ក្រុមហ៊ុនធំធំចំនួន3បានជ្រើសរើសកម្ពុជា ជាទីតាំងផលិតកម្មសម្បកកង់យានយន្តក្រុមហ៊ុនផលិតកង់រថយន្តធំធំជាច្រើន បានជ្រើសរើសកម្ពុជា ជាទីតាំងផលិតកម្មគណៈកម្ពុជាបានត្រៀមខ្លួនក្នុងការផ្គត់ផ្គង់កៅស៊ូដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រុមហ៊ុនផលិតសម្បកកង់ប្រទេសចិន General Science Technology បានប្រកាសដើមខែមិថុនានេះថាក្រុមហ៊ុននឹងសាងសង់រោងចក្រមួយដែលមានទំហំទឹកប្រាក់166លានផោនឬស្មើជាង230លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតសម្បកកងរថយន្តបាន6លានសម្បកក្នុងមួយឆ្នាំរោងចក្រផលិតសម្បកកងថ្មីនេះនឹងមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុហើយរំពឹងថានឹងចាប់ផ្ដើមដំណើរការនៅខែកញ្ញា ឆ្នាំ2022ជាមួយ គ្នានេះដែរក្រុមហ៊ុនចិន Silon Group កំពុងពិចារណា បង្កើតរោងចក្រផលិតសម្បករថយន្តដឹកអ្នកដំណើរដែលមានតម្លៃជាង180លានដុល្លារនៅកម្ពុជា។ ក្រុមហ៊ុនសៃលុនបានឲ្យដឹងថាក្រុមហ៊ុនគ្រងសាងសង់រោងចក្រមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខៃលូកម្ពុជាក្នុងខេត្តស្វាយរៀងដែលមានសមត្ថភាពផលិតសម្បកកង់រថយន្តរាប់លានក្នុងមួយឆ្នាំមួយឆ្នាំ ចំណែកក្រុមហ៊ុន Car Tire Co Ltd កាលពីខែកុម្ភៈឆ្នាំ2021មានគម្រោងបង្កើតរោងចក្រផលិតសម្បកកង់យានយន្តមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខៃលូបាវិតខេត្តស្វាយរៀងមានទុនវិនិយោគប្រមាណ15លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន380កន្លែងលោកអុកញ៉ាលឹមហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់នៅថ្ងៃទី8មិថុនាឆ្នាំ2021នេះថាលោកសូមស្វាគមន៍ចំពោះព័ត៌មានដែលមានក្រុមហ៊ុនក្រុងនឹងបង្កើតរោងចក្រផលិតសម្បកកង់នេះ ដោយលោកអុកញ៉ាបានលើកឡើងថាការចូលមករបស់ក្រុមហ៊ុនធំធំក្នុងការបង្កើតជារោងចក្រផលិតសម្បកកងគ្រប់ប្រភេទនេះគឺជាអ្វីដែលកម្ពុជាកំពុងទន្ទឹមរង់ចាំលោកអុកញ៉ាបានថ្លែងថាយើងអាចគ្រប់គងដល់ការផលិតបានដោយសារយើងមានទីដីដាំដុះកៅស៊ូ40ម៉ឺនហិកតាហើយនៅទូទាំងប្រទេស លោកបន្តថានេះគឺជាឱកាសល្អសម្រាប់ទីផ្សារកៅស៊ូនៅប្រទេសកម្ពុជាយើង។ លោកបានបន្តទៀតថាពេលក្រុមហ៊ុនបង្កើតរោងចក្រផលិតសម្បកកងនៅកម្ពុជា ក្រុមហ៊ុនក៏នឹងមានឱកាសក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាច្រើន ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងសេរីកម្ពុជាជាច្រើនជាមួយបណ្ដាប្រទេសនៅលើពិភពលោក។